បាទជម្រាបសួរអស់ពុកម៉ែបងប្អូនចិត្តឆ្ងាយជាទីគោរពទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នាទៀតហើយនៅរុក្ខជាតិប្រភេទប្រទាលដើម្បីអឺសុខភាពរបស់ពួកយើងទាំងអស់គ្នាហើយនឹងដើម្បីចំណេះដឹងទាំងអស់គ្នាបាទអឺថ្ងៃនេះយើងខ្ញុំធ្វើវីដេអូនេះដើម្បីបង្ហាញជូនពុកម៉ែបងប្អូននៅរុក្ខជាតិអឺប្រភេទប្រទាលមួយនេះបាទនេះគឺជាអឺប្រទាលរមៀតខ្មៅបាទប្រទាលរមៀតខ្មៅប្រទាលរមៀតខ្មៅនេះ វាមានគុណភាពជាច្រើនណាស់នៅខាងសុខភាពរបស់យើងទាំងអស់គ្នាហើយវាក៏ជានៅខាងអបិយជំនឿក៏ខ្លាំងពូកែនោះដែរបើតាមខាងអបិយជំនឿដូចជាការតាមខាងអបិយជំនឿនឹងតាមនិមន្តតាមដំដាបរបស់របស់គ្រូគ្រូខ្លះគេយកមើមរបស់ប្រធាននឹង យកទៅធ្វើស្នេហ៍ឬមួយយកទៅធ្វើថ្នាំបន្សាបស្នេហ៍ឬមួយយកទៅដើម្បីដាំដើម្បីថែរក្សាការពារនៅបរិវេណផ្ទះរបស់ពួកគាត់ទាំងអស់គ្នាបាទអឺនៅខាងថ្នាំចំពោះខាងថ្នាំនិងខាងឱសថបុរាណវិញអឺធម្មតាប្រទាលនេះមានឈ្មោះថាប្រទាលរមៀតខ្មៅឬប្រទាលរមៀតស្វាយបាទ អឺផ្ទៀននេះបើខាងបើយើងយក ធ្វើជាធ្វើអីធ្វើជាអីធ្វើជាថ្នាំដើម្បីអុយមានសម្រាប់ស្រស់ស្អាតក៏វាអាចយកធ្វើបាននោះដែរហើយធម្មតាវាផ្ទៀននឹងគេយកធ្វើបាន ជាច្រើនមុខណាស់នៅខាងអូសត់បុរាណនៅខាងអូសត់បុរាណនោះ ហើយវាពិសេសបំផុតនឹងអឺបើថាបងប្អូនស្រីស្រីគាត់មានកគាត់មានកូននឹងគាត់មានផ្ទៃប៉ុណ្ណាអឺមុនដំបូងយើងក៏អត់វាមាន ដូចជាវាបែកសាច់បែកឈាមនឹងវាមាននៅក្នុងនៅកន្លែងដែលផ្ទៃប៉ុសរបស់ស្បែកប៉ុសរបស់បងប្អូនស្រីស្រីនឹងវាច្រើនតែមាន រហែកបាទរហែកនៅទៅសាយស្បែកវាឃើញស្នាមចលងចលងបើខ្មាក់មកបើស្បែកនោះណែប៉ុន្តែបើយើង មិនចង់ឲ្យវាមាននៅស្នាមនោះយើងអាចយកមើមរបស់រមៀតមើមរមៀតខ្មៅនឹងយើងបុកឬមួយយើងយកត្រាមច្បាល់ជាមួយនឹងស្រាបាទច្បាល់ជាមួយនឹងស្រាស្រាសយើងនឹងហើយយើងយកលៀបរៀបជារៀងរាល់ថ្ងៃលួនរៀបជារៀងរាល់ថ្ងៃ ហើយយើងអាចយកយកមុតបានដែរយើងអាចយកយកលេជាមួយស្រាហើយយើងដាំទឹកយើងយកមុតមុតទៅដើម្បីឲ្យប្រទាលនោះវាជ្រាបចូលនៅក្នុងស្បែករបស់យើងកន្លែងដែលយើងសណ្ដោកស្បែកពោះរបស់យើងនឹងវាអាចធ្វើក៏មិនឲ្យមានកសាយមានស្នាមសណ្ដោកស្បែកពោះពេលយើងមានដល់ប្រទេសពោះនោះទៀតទេបាទប៉ុន្តែបើបងប្អូនណាបានជ្រុលបានមាន ខ្ទេចប្រហើយហើយបានកើតហើយវាពេលយើងបានកើតកូនហើយណាក្នុងពេលយើងកើតកូនហើយវា ក្នុងស្បែកបោះរបស់យើង វាមានសរសៃស្រាប់ហើយបាទពេលនោះយើងអាចយកមើមរបស់មើមរបស់ប្រទាលរមៀតខ្មៅនឹងយើងយកបុកច្បល់ជាមួយនឹងប្រេងដូងវិញយកទឹកប្រេងដូងយកទឹកប្រេងដូងច្បល់ជាមួយនឹង ប្រទាលរមៀតខ្មៅនេះហើយយើងយកយកលាបវិញយកលាបរវាងមួយអាទិត្យដល់ពី3អាទិត្យយើងនឹងដឹងការគុណភាពរបស់មើមរបស់មើមមើមប្រទាលរមៀតខ្មៅនេះដូចជាមើមរមៀតអឺស្វាយនឹងវាគុណភាពរបស់វាប្រែខ្លាំងណាស់អំពីបំបត្តិនៅជាតិចំ ស្វាយនៅក្នុងខ្លួនប្រាណរបស់យើងបាទអឺរមៀតខ្មៅ អាចយើង អាចយកដើមធ្វើជា ការទាក់ទាញនៅផ្នែកអារម្មណ៍របស់យើងទាំងអស់គ្នាដែរហើយវាអាចដើមដើម្បីរកស៊ីនិងដើមដើម្បីថែរក្សា នៅក្នុងក្រុមគ្រួសារយើងបានដែរណាបងប្អូនអំពីការទាក់ទាញការអូសទាញនិងការអបិយជំនឿរបស់ចាស់បុរាណពីដើមមើលរបស់វាបើតាមតាមតំបន់តាមមិច្ គ្រូដែលគេរៀនគេអាចយកឆ្នៃមើមនោះធ្វើបានជាច្រើនមុខណាស់នៅខាងធ្វើអំពើធ្វើស្នេហ៍និងធ្វើអឺអូធ្វើអំពើបានជាច្រើនណាស់តាមការតាមការគេរៀនតាមបណ្ដាំរបស់គ្រូគេផ្ដាំហើយនឹងមានបាលីដើម្បីប្រើប្រាស់របស់គេបាទអឺរមៀតខ្មៅបាទប្រទាលរមៀតខ្មៅបាទ ប្រើបានជាច្រើនណាស់បាទអរគុណពុកម៉ែបងប្អូន នៅវីដេអូរបស់យើងខ្ញុំអឺរមៀតខ្មៅពេលនេះដល់ទីបញ្ចប់ហើយហើយពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាហើយសូមជួយ subscribe និង like ឲ្យយើងខ្ញុំម្នាក់មួយផងដើម្បីឲ្យបងប្អូនផ្សេងគេបានទស្សនាហើយបានយល់អំពីគុណភាពរបស់រមៀតខ្មៅនេះផងបាទអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាបាទជម្រាបលា